អូនសើមកមិនចាំកាពីនោះធ្វើឲ្យដៃអូនសើដៃមានសំណាងអូននៅសាមជោគពេញខោដៃមានសំណាងអូននៅសាមជោគពេញខោអូនតបានស្ងាត់សូនឈឹងខ្ញុំនឹងតបសអូនតបានស្ងាត់សូនឈឹងខ្ញុំនឹងតបសក្នុងខ្លួនមកសំដូចចង់បេះដូងទាំងរួក្នុងខ្លួនមកសំដូចចង់បេះដូង មុខស៊ីការ៉េតទៅថ្នោតជូរលំអកាយមានអូននៅចិត្តបងមិនគិតខ្វល់ខ្វាយអស់ពីបីតយអូនជូនបងដល់បន្លា One night stand hand on hand ច្បោកច្បល់វល់ប៉ល់ពេញខ្លួនប្រាណដូច whisky who I can ក្នុងការរំស្នេហ៍ចង់យ៉ាងម៉េចក៏បានតែតែតែមិនបានប៉ុន្មាននោះទេអូនបដូរដៃបដូរចាស់នៅវាវេអស់កូពីនឹមក៏បងមិនថាដែរមិនក៏អូនសម្រេចចិត្តពេលណាបងមិនចប់ស្នេហ៍តែបងនៅតែចាំស្នេហ៍មាសមេខ្ទមស្រែដៃសារមុខផ្លេចនោះទេ ដងទាំងរូក្នុងខ្លួនបងសងដូចចង់មេះដងទាំងរូអូនភ្លេចហើយភ្លេចក្តាមខ្ចងភ្លេចតងភ្លេចយើងមានវាស្រ័យដែលបងថែជាមួយអូនក្រមកអូនដែលធ្លាប់មកជូតបងតែពេលនេះមួយអងជូតអ្នកផ្សេងឬអូនមិនចាំនោះទេមកធ្វើ